សេបោវាបានពេញលេញដោយសារវាទីតលវាទីតលទីតលហើយអត់អាចនេះគេគាត់បង្ហាញតិចតិចហ្នឹងមានអូសេសេសេ Còn bao nhiêu còn tao ấy Anh cả thấy nó ngốt rồi tan xe hay toàn tinh thần bơ. Tao chứ mới toàn. Ai khơi bị bao lên nó phơi lươn lươn ra nó bao lên. Kệ kệ kệ. Cái bay mày này là chỉ tôi lên chẳng công ty <laughs> ăn. Ba trăm mơ đằng mệt mệt khơi anh mơ không ta. Nắng này nắng thế mấy cái mơ thế nè thấy chứ. Nó nghĩ mười ngày này này rồi ở hạt này phía đó phía long thì bạn đồng tới cô chụp nơi nâng rồi dạ Thank you. ចាំមកយកពីគេវិញទីគេផុសផាប់តិចផុសព្រាលហើយយកពីគេវិញអត់ច្បាស់ទេអឺម៉ែតាអូយតានេះនេះលឿនណានឹងសួរជីស្រាលស្រាលនឹងឲ្យសេះបោអត់ធ្ងន់ វាគ្នាហ្នឹងហើយអាមកយងមកយងគ្នានោះគ្នាងាយបាត់ផងរួចវិញដល់ថតដែរនោះនោះមកអាធំមកអានេះអានេះស្តង់អានេះស្តង់ស្តង់ដាទៅហ្នឹង មកញ៉ាំញ៉ាំចង់បាញ់មកនោះលេងលេងខ្ញុំមានលឿនមែនហ្នឹងហើយអានោះលឿនបាច់ហើយអាចខ្ញុំឡើយយ៉ាអាចឈប់ទេមិនយ៉ាងណាអាណាទេដល់ដល់ចោលក្នុងត្រដល់មិនហ្នឹង đó bây xe nếp bờ sân bao đây với luôn Đẹp cười. Mình đuổi ốc hơn quân viên là bây giờ số. Nà kìa. Nà. Hả, bây giờ quân bây giờ mấy nhỉ? lấy quân bây chắc. À. Mình Ai mà ta đâu phải trả lời đó. លេងពុនចង់បើ8ឆ្នាំចង់10ឆ្នាំចាណានេះយកមើលក៏មកបងយ៉ាយ៉ាយ៉ាយ៉ាផ្ទះវិញសំខាន់សំខាន់ស្នៃឲ្យមានអីការពារបន្តិចសោះទៅទៅទៅទៅទៅអត់ទេនេះចេញក្រៅហ្មងទៅអត់គេដាក់កន្លោះទេគេដាក់កន្លោះទេ ដាក់កន្លងទៅហ្នឹងណាណាមួយស្នៃស្រួយមួយខ្សែដាក់ទៀមទៀតអូកូនមកប្រឡងបាត់អត់ទេបរៀនកូនឯងហាត់សមហើយហើយថ្ងៃមិនមែនតែជួនេះមុនលើធោះធោះដល់ហ្នឹងហើយចាំទៅជួថ្ងៃចាំយកកូនហ្នឹង អត់ទេប្រហោងពោះព្រោះអាសាជួបអញ្ចឹងណាជួងកាកាន់កាន់ចឹងភ្លេចចុចមែនអត់ទេបើនេះយើងមានអីប្រវោះឲ្យហើយមកវាតែច្រើនតិចទៀត មានក្រុមមួយអត់ទេយើងត្រូវចាត់ក្រុមសម្អាតទៅហើយចឹងមើលតែឈូសមួយចាប់ឲ្យជាប់មើលតែឈូសមួយចាប់ឲ្យជាប់កុំឲ្យដល់ដីតាន់អត់ទេចោលខាងនេះគឺខ្សែទៅជីអត់ពីបីណាដល់មើលឃើញនឹងអត់ទេដល់ឯង

có mấy trái này ừ. to đó anh ham đang này vậy តូចតិចតិចតូចតូចយើងគេវាក់ជីទុយទុយវាក់ជីហ្នឹងវាក់ជីវាលូតរៀងវាលូតវាលូតកញ្ឆក់កញ្ឆក់អត់អីយកវយដើមមកណូអត់មានណាចុះចាប់ ទឹកពើមនេះសរស្មៅសុទ្ធធម្មជាតិសុទ្ធហ្នឹងអឺអឺអឺ ណាតោះទៅហៅអនាម័យនេះអានេះបើខ្ញុំស្រីស្រីវិញគេយកធ្វើលេណាអញ្ចឹងនៅឥណ្ឌាគេយកធ្វើលេឥណ្ឌាអាយដល់ពួកឯងមកឥណ្ឌាអាយដល់ពួកឯងអត់ទេមែនតាអាចគូឈូមកដល់យកទៅបោះចោលណាយកទៅធ្វើលេគូស្អាតគូសុបាយគ្រូខ្លះអ្នកណាដូច មកប៉ុណ្ណឹងមិនដឹងផ្សំពីរុក្ខជាតិប្រមាណ100មុខទេណាអញ្ចឹងគឺល្អណាស់នៅក្នុងបរិស័ទផ្លេចផ្លេចនៅក្នុងនេះចោលបដាបាទអត់យកមកទីស្បៃអីអូខ្ញុំខ្មាស់ទេជុំលើផងទៅបងអត់ទៅមកទៅបាទបងទៅទៀត กินเละเลยมั้ยโกงไปอันคิวเลยอ่ะหนูเตี้ยเปล่าคิวเด็กก็ได้ขนาดเจ้าจริงคือใบได้จำคือใบมาที่แล้วตามีตาไหนตามีตาที่